បាទតាថាអឹមបាប៉េថាមករៀលមិនឲ្យបាទបាទវ៉ាមនុរុំបាទតកតងនឹងចំណុចបញ្ហាមួយនេះដែរតកតងជាមួយនឹងរៀលម៉ាឌ្រីតហើយជាមួយនឹងអឹមបាប៉េមកដល់ពេលនេះគឺមានភាពគេហៅថាប្រទៀងបតុងគ្នាមែនតើរវាងរៀលម៉ាឌ្រីតហើយនឹងប៉ារីសបាទភាពប្រទៀងបតុងគ្នាយ៉ាងណាក្រុមទាំងពីរនឹងត្រូវប៉ះគ្នានៅ UEFA Champions League បាទអ្វីដែលប្រទៀងបតុងគ្នានៅពេលនេះរៀលម៉ាឌ្រីតកំពុងតែមានកីឡាករពេញ កីឡាកររបស់គាត់កំពុងតែធ្វើបានល្អកីឡាកររបស់គាត់កំពុងតែមិនមានបញ្ហាជាមួយនឹងយំញីជាមួយនឹងបញ្ហាជំងឺតលេចមកមើលបញ្ហារបស់ប៉ារីសវិញមេស៊ីនៅមិនទាន់រកទម្រង់មួយដ៏ល្អជាមួយនឹងប៉ារីសបាននៅឡើយខណៈពេលដែលអឹមបាប៉េកំពុងតែមានពាក្យចចាមអារាមក៏ដូចជាមានការចរចាលួចលាក់មួយចំនួនជាមួយនឹងរៀលម៉ាឌ្រីតអញ្ចឹងមានន័យថាអឹមបាប៉េនេះគឺអត្រាខ្ពស់ណាស់ទៅកាន់រៀលម៉ាឌ្រីតនៅក្នុងរដូវកាលក្រោយប៉ុន្តែមិនមែនខែមករានេះទេ ការចរចាអាចនឹងរៀបចំចប់រួចរាល់នៅក្នុងខែមករាប៉ុន្តែអឹមបាប៉េនឹងត្រូវចេញទៅរៀលម៉ាឌ្រីតនៅក្នុងខែកក្កដាឆ្នាំក្រោយបាទអត់ទាន់ទៅភ្លាមបាននៅក្នុងខែមករាទេបើគាត់ទៅពេលខែមករាគាត់ខាតបាទគាត់ខាតត្រង់ថាគាត់អត់អាចលេងជាមួយនឹងរៀលម៉ាឌ្រីតនៅ UEFA Champions League តទល់ជាមួយនឹងប៉ារីបានទេបាទអញ្ចឹងមានន័យថាសម្រាប់អឹមបាប៉េបើទោះជាមានការដោះដូរបាននៅក្នុងខែមករាខាងមុខនេះ ក៏អស់មកពេលនៅមិនទាន់អាចមកកាន់រៀលម៉ាឌ្រីតបានដែររងចាំដល់រដូវក្តៅឆ្នាំក្រោយមានន័យថាស្ថិតនៅក្នុងខែកក្កដាបាទរឿងបន្តទៀតតកតងជាមួយនឹងសូចអូរ៉ាម៉ូសសូចអូរ៉ាម៉ូសទើបតែបានពេញលេញជាមួយនឹងប្រកួតដំបូងទទួលបានការក្រហមបាទឥឡូវមកវិញទៅណាទម្រង់របស់បងធំមកវិញទម្រង់ទម្រង់បងធំគឺទម្រង់ការក្រហមឥឡូវគ្រាន់តែចូលបង្ហាញខ្លួនជាលើកទី2សម្រាប់បាប៉ារីសបងធំការក្រហមល្មមបាទអញ្ចឹងមកដល់ហើយ បាទសម្រាប់បងធំបាទអញ្ចឹងគាត់ត្រូវមកជួបជាមួយនឹងដៃគូចាស់របស់គាត់អេដៃគូចាស់សូមអភ័យទោសបាទជួបជាមួយនឹងក្លឹបចាស់របស់គាត់ Lionel Messi មិននិយាយទេគាត់ជាមួយនឹង Real Madrid នឹងគឺប៉ះគ្នានឹងវាជ្រេញជ្រក់ទៅហើយបាទកលិចកលៀតកលែងខ្វះខាតកលែងណារបស់ Real Madrid ហ្នឹង Messi ក៏ដឹងអស់ហើយប៉ុន្តែរឿងចំណោទបញ្ហាធំបំផុតប៉ារីសបច្ចុប្បន្ននេះគឺកំពុងតែមានការខ្វះខាតនៅក្នុងតំបន់ការពារតំបន់បំរើនេះគឺមិនទាន់ល្អប៉ារីសមានតែតំបន់ប្រយុទ្ធ ហើយតំបន់មជ្ឈមណ្ឌលជេសោតឥឡូវនេះមានបញ្ហាជាមួយនឹងណេម៉ាណេម៉ាអត់អាចជាតន់ជាមួយនឹងការប្រកួតជាមួយនឹងរៀលម៉ាឌ្រីតជើងទី1នោះទេណេម៉ាអាចនឹងជាតន់នៅជើងទី2គ្រាន់តែអាចទេមិនប្រកាសថាជាតន់ទៀតបាទសម្រាប់វត្តមានរបស់ណេម៉ាប៉ុន្តែទោះបីយ៉ាងណាក៏ដោយយើងនៅសល់រយៈពេលរហូតដល់ជិត2ខែទៀតសង្ឃឹមថារបួសរបស់គាត់នឹងធ្វើបានល្អសម្រាប់ប៉ារីសបើសិនជាមានការលើកឡើងខ្លះបានលើកឡើងថាសម្រាប់ប៉ារីសគឺមានភាពគឺនឹងអាចយកឈ្នះទៅលើរៀលម៉ាឌ្រីតបាន ប៉ុន្តែដូចខ្ញុំជម្រាបជូនប្រិយមិត្តអញ្ចឹងបើសិនជាយើងក៏លេខទៅមើលទម្រង់លេងបច្ចុប្បន្ននេះយើងអាចនិយាយបានថាប៉ារីសអាចយកឈ្នះទៅលើរៀលម៉ាឌ្រីតបានទេប្រិយមិត្តអាចខឹងខ្ញុំបានប៉ុន្តែខ្ញុំនិយាយអ្វីដែលយើងអាចមើលឃើញនៅក្នុងទម្រង់លេងនេះប្រិយមិត្តមើលឃើញហើយទម្រង់លេងរបស់ប៉ារីសបច្ចុប្បន្ននេះបើសិនជាគាត់ថ្ងៃណាទៅគឺលេងល្អល្អថ្ងៃណាទៅលេងលំបាកគឺលំបាកជាពិសេសនៅពេលដែលគាត់ប្រយុទ្ធបាទ ចឹងបើសិនជាយើងបូសរុបសេចក្តីមកទាំងលីអូណែលមេស៊ីទាំងគ្រីស្ទីណូរ៉ូណូកម្រិតកីឡាករលំដាប់ពិភពលោកដែលល្បីល្បាញទូទាំងពិភពលោកដូចគ្នាប៉ុន្តែពេលនេះគាត់ទៅកាន់បាទម៉ែបាទគ្រីស្ទីណូរ៉ូណូទៅកាន់មែនយូធ្វើឲ្យរៀងបញ្ហាឥឡូវនេះលីអូណែលមេស៊ីទៅកាន់ប៉ារីសក៏ហាក់បីដូចជាមានបញ្ហាដែរបាទអញ្ចឹងយើងអាចនិយាយបានថាទម្រង់លេងបាទពេលខ្លះ បើសិនជាក្នុងក្រុមនោះតាមទៅកាន់កីឡាករមួយរូបផ្សេងទៀតបើតែគាត់លេងល្អមែនប៉ុន្តែគាត់ល្អជាមួយនឹងក្រុមម្ខាងទៀតដល់ពេលមកខាងនេះគាត់ត្រូវការពេលវេលាដើម្បីផ្លាស់ប្ដូរប្រព័ន្ធរបស់ក្រុមរបស់គាត់អ្វីដែលយើងក៏លេងទៅមើលប៉ារីសមានការផ្លាស់ប្ដូរប្រព័ន្ធហ្នឹងប្រិមថាផ្លាស់ប្ដូរអីទៅ នៅពេលដែលប៉ារីសមានលីអូណែលមេស៊ីបាទគឺការលេងបាល់ខ្លីប៉ារីសពីដើមមកអត់សូវប្រើបាល់ខ្លីទេប៉ារីសតែងតែប្រើបាល់វែង ដើម្បីឲ្យតំបន់ប្រយុទ្ធរបស់គាត់ប្រើល្បឿននៅក្នុងការស្វែងរកគ្រាប់បាល់បាទនេះគឺជាក្បួនរបស់ប៉ារីសពីមុនមកប៉ុន្តែឥឡូវនេះចាប់ពីមានវត្តមានរបស់លីអូណែលមេស៊ីអ្វីដែលលេងរបស់ប៉ារីសពីមុនគឺត្រូវបានផ្លាស់ប្ដូរដោយប៉ាជ្រើសរើសយកប្រព័ន្ធបាល់ខ្លីដល់អញ្ចឹងកីឡាករនៅក្នុងក្រុមរបស់ប៉ារីសទាំងបាម៉ានមានការបាទគេហៅថាមិនទាន់ត្រូវសង្វាក់គ្នាជាមួយនឹងទម្រង់ថ្មីនេះអញ្ចឹងវាត្រូវការទៀមទាពេលវេលាបាទទៀមទាពេលវេលាសូរ៉េហ៎បាទសូរ៉េឥឡូវនេះកំពុងយ៉ាប់យឺន បាទយ៉ាប់យើងនៅអាតេអាតេមករកបច្ចុប្បន្នកំពុងយ៉ាប់មែនតើហើយគឺមិនទាន់ស្វែងរក បាទភាព ល្អរបស់ខ្លួនឯងនៅបាននៅឡើយទេបាទលេងជួនចាញ់ជួនស្មើឈ្នះតិចណាស់សម្រាប់អាតេនៅក្នុងរដូវកាលថ្មីនេះបាទបាទសួរលេងមកម៉ានខ្ញុំពងជម្រាបជូនប្រិមិត្តដែរបាទបាទតាំងពីអាន់តូញ៉ូកងតេអូឆាកសម្រាប់បាទបាទតាខ្ញុំគិតថារៀនអាចនឹងទម្លាក់ PAG អាម៉ៅរកបាន hat trick ហ៎យ៉ាបាទហើយប្រិមិត្តសួរថា តាក់ទងជាមួយ Man City អាចឆ្លងផុតវគ្គ8ក្រុមអត់បាទបើសិនជាយើងនិយាយទៅយើងអត់អាចនិយាយបាននៅពេលនេះប្រិមិត្តបាទមកដល់ពេលនេះគឺយើងកំពុងស្ថិតនៅក្នុងវគ្គ16ក្រុមបាទអញ្ចឹងរងចាំមើលសិនថាតើគាត់អាចនឹងឆ្លងកាត់បានដែរឬក៏យ៉ាងណាបាទហើយនៅពេលដែលយើងមើលវគ្គ8ក្រុមបានហើយយើងអាចទស្សទាយឬក៏អាចនិយាយបានខ្លះអំពីវគ្គ6 8ក្រុមបានហើយបាទប្រិមិត្តបាទមកដល់ពេលនេះនិយាយអត់បានទេឆាលីណាបាទ បាទសុយវណ្ណាអេសិតបាទអ្នកកសែតបិនហៃវុតដែលថា Foreign Tourist មកបាសេឡូណា100%តាអឺដូចខ្ញុំរៀបរាប់ជូនប្រិយមិត្តចឹងដរាបណាបាទដរាបណាមិនទាន់ប្រកាស ជាផ្លូវការទេ យើងអាចនិយាយបានថាត្រឹមតែមួយម៉ាត់ថា90%កុំទាន់អាចនិយាយ100តែដូចខ្ញុំជម្រាបជូនប្រិយមិត្តចឹងតាកៅហើយគឺ100ហើយបាទមកដល់ពេលនេះសម្រាប់បាសេឡូណាហើយជាមួយនឹង Manchester City នឹងគឺបាននិយាយមួយគ្នាហើយអស់ហើយ ហើយក្នុងរបៀបរបបរបៀបវរៈនៅ ក្នុងការឲ្យលុយគ្នានឹងក៏បាននិយាយហើយដែរដូចខ្ញុំរៀបរាប់ជូនប្រិមិត្តមុនហ្នឹងអញ្ចឹងបងលក្ខណៈរំលោះ4លើកបាទសម្រាប់បាសេឡូណាបងទៅកាន់ Manchester City ហើយ add on 10លាននោះលូត្រាបងបាសេឡូណាបងទៅកាន់ Manchester City លូត្រាតែបាទបាសេឡូណាឈ្នះ UEFA Champions League ដែលមានវត្តមានរបស់បាទ Ferran Torres ហើយ Ferran Torres នេះទទួលបាន Ballon d'Or ឬក៏ទទួលបាន Golden Boot បាទអញ្ចឹង ដូចមួយទៀតអឺ Ferran Torres ហ្នឹងគឺលេងបាន70%រៀងរាល់ការប្រកួតទាំងអស់របស់ Barcelona នោះ ទៅ Barcelona ផ្ដល់ថែម10លានទៀតជូនទៅកាន់ Manchester City បាទអញ្ចឹងគ្រាន់តែយើងទម្លាយមកប៉ុណ្ណេះយើងអាចនិយាយបាន ថាសម្រាប់ ការចាក់ចេញរបស់ Ferran Torres ពី Manchester City ទៅកាន់ Barcelona នោះគឺ90%សឹងតែផ្ដល់និយាយថា95%ទៅហើយបាទអឺរឿងអ្នកណាល្អជាងអ្នកណានៅមិនដឹងទេបាទខ្ញុំនិយាយគឺខ្ញុំនៅតែខុសអញ្ចឹង បាទរវាងមេស៊ីនិងគ្រីស្ទីណូរ៉ូណាល់ដូបាទសួស្ដីតាតើ Chelsea មានត្រៀមទិញកីឡាករលក់កីឡាកររូបណាខ្លះបាទពុទ្ធិភួងតាក់ទងជាមួយនឹង Manchester City បាទសម្រាប់ពួកខ្ញុំមិនជឿការវិភាគបតាទេព្រោះខ្ញុំបាក់លើការវិភាគបតាយូរស្អិលឆ្នាំមុនបាទឥឡូវខ្ញុំសួរប្រិយមិត្តប្រិយមិត្តទៅមើលព័ត៌មានអន្តរជាតិប្រិយមិត្តទៅសួរអ្នកដែលធ្លាប់បាទអ្នកដែលគេហៅថានៅកណ្ដាលទាំងអស់ សួរថាតើអ្នកណាមួយដែលគិតថាមែនដែល Chelsea អាចលើក UEFA Champions League បានបាទប្រិយមិត្តត្រូវដឹងថាក្រុមទើបតែបានរៀបចំក្បួនឡើងមក Frank Lampard គាត់ទើបតែទិញកីឡាករបានមកកីឡាករគឺថត់នៅកន្លែងផ្សេងផ្សេងគ្នាទើបតែមានការប្រមូលផ្ដុំស្របពេលដែលមានការផ្លាស់ប្ដូរគ្រូបង្វឹកតើខ្ញុំអាចផ្ដល់ឲ្យភារយឲ្យ Chelsea លើក UEFA Champions League បានដោយវិធីណា បាទដូចខ្ញុំរៀបរាប់ជូនប្រិយមិត្តចឹងការវិភាគក៏ខ្ញុំមានហេតុផលដែរបាទខ្ញុំតែវិភាគជូនហេតុផលទៅកាន់ប្រិយមិត្តបាទមិនមែនវិភាគថាអូ Man U ឈ្នះទៅកាន់ Chelsea អត់មានហេតុផលទេគឺមានហេតុផលតាក់ទងនឹង Chelsea អត់បាន UEFA Champions League ក៏ខ្ញុំប្រាប់ទៅកាន់ប្រិយមិត្តដោយមានហេតុផល ថាមូលហេតុអ្វីបាទបាទប្រិមិត្តថាខ្ញុំវិភាគអត់ត្រូវខុសក៏ខ្ញុំសូមខន្តីអភ័យទោសបាទ ខ្ញុំមិនអាចវិភាគបាន100%ជូនទៅកាន់ប្រិមិត្តបាទសូមខានតែអភ័យទោសមែនតើប៉ុន្តែដូចខ្ញុំជម្រាបជូនប្រិមិត្តដដែលអញ្ចឹងថាអ្វីដែលខ្ញុំលើកឡើងជូនប្រិមិត្តគឺមានហេតុផលបាទតើតើនឹងរៀលម៉ាឌ្រីតលើកឡាលីហ្គាអត់ខ្ញុំអាចនិយាយបានថាអាចនឹងមានអត្រាខ្ពស់ក្នុងការលើកឡាលីហ្គាបាទបើសិនជាយើងកលែកមើលទៅមកដល់បច្ចុប្បន្ននេះគ្មានអ្នកណាអាចនឹងគេហៅថាប្រគល់ប្រជែងបាទងាយក្នុងការប្រគល់ប្រជែងមួយរៀលម៉ាឌ្រីតទេបើដៃគូដែលប្រគល់ប្រជែងរបស់គាត់ភាគច្រើនគឺមានដូចជាសេវីឡា មានដូចជាអាតេម៉ាឌ្រីតជាមួយនឹងបាសេឡូណាម្ដងនេះបើសិនជាយើងមើលអាតេនិងបាសេមានការធ្លាក់ចុះមែនទែនបាទហើយអាតេនោះកំពុងតែដើរតាមគន្លងរបស់បាសេឡូណាដែរមានការធ្លាក់ចុះច្រើនអញ្ចឹងមករកពេលនេះបើយើងធៀបទៅរៀលម៉ាឌ្រីតកំពុងតែខ្លាចទៅជាអធិរាជមួយហើយបាទអញ្ចឹងមានន័យថាសម្រាប់រៀលម៉ាឌ្រីតអាចនឹងមានលទ្ធភាពខ្ពស់ណាស់នៅក្នុងការលើកឡើងលីហ្គានៅក្នុងឆ្នាំថ្មីនេះបាទអឺក្រាញ់ស៊ីខេបាទដូចខ្ញុំរៀបរាប់ជូនប្រិយមិត្តដដែលៗអញ្ចឹងតកតងនឹងពាក្យថាចង់ចេញ ចង់ចេញចង់ចូលអត់អាចលើកឡើងបានទេលូវីសូរ៉េសចង់ចេញលុះត្រាតែចប់កុងត្រាបាទបើសិនជាលូវីសូរ៉េសចប់កុងត្រាគាត់ចេញបានបាទគាត់ចាក់ចេញបានប៉ុន្តែបើគាត់មិនទាន់ចប់កុងត្រាក៏អត់ទាន់អាចចាក់ចេញបានទេបាទអញ្ចឹងដូចខ្ញុំជម្រាបជូនប្រិយមិត្តដែរសឹងថាការចង់ចេញឬក៏ការចង់នៅអាស្រ័យទៅលើកុងត្រាមានកុងត្រាពេលណាបាទអាហ្នឹងនៅបន្តបាទ